ទំពីអង្គតរនិកាយក៏ព្រះអង្គទ្រង់ត្រាស់សម្ដែងដែរថាទៀនប្រកបដោយអង្គ6គឺគេមិនអាចនិយាយថាតើទៀននឹងបានបនប៉ុណ្ណាព្រះអង្គថាមិនអាចព្យាករបានទេណាកាលណាបើទៀននឹងវាប្រកបដោយអង្គ6ណាគឺទៀននឹងមិនអាចកាត់ថ្លៃបាន មិនអាចព្យាករថាប៉ុននឹងមានប្រមាណប៉ុណ្ណាបានទេនឹងនឹងពពុទ្ធសំដែងទៅនៅក្នុងអង្គតរនិកាយឆកនិបាត ក្នុងពីបៃដកហ្នឹងបើកមើលកន្លែងកន្លែងទៀនដល់ប្រសើរប្រកបដោយអង្គ6ហ្នឹងព្រះអង្គសម្ដែងថាទៀនដែលប្រកបដោយអង្គ6គឺជាទៀនមានបនច្រើនមិនអាចថាបនហ្នឹងបណ្ណាបណ្ណាអានឹងសូម្បីព្រះអង្គក៏ព្រះអង្គថាមិនដឹងថាបណ្ណាដែរឲ្យតែទៀនហ្នឹងប្រកបដោយអង្គ6ណាអង្គ6វានៅលើអ្នកទទួល3នៅលើអ្នកធ្វើ3ដែរ ប្រកបចូលគ្នាទៅហៅថាឧបតោវិសុទ្ធិឧបតោវិសុទ្ធិមានន័យថាបរិសុទ្ធទាំងសងខាងដូចគ្នានឹងយើងធ្វើស្រែអញ្ចឹងបដិគេហកៈអ្នកទទួលដូចស្រែណាអអ្នកអ្នកឲ្យទៀនដូចម្ចាស់ស្រែអញ្ចឹងស្រែនឹងនឹងឲ្យផលល្អទៅបាន ជាស្រែដែលមានជីវជាតិល្អស្រែដីផុសល្អមិនក្តាំងណា ហើយมันខ្សាច់ពេកมันក្តាំងពេកដីផុសលមោមានជីមានសំណើមហើយដល់ទៅម្ចាស់នឹងមានពូជល្អទៅសាបព្រោះបណ្ដោះដាំនៅលើដីហ្នឹងអញ្ចឹងវាដោះល្អអញ្ចឹងมันអាចពូកែតែម្ចាស់ឬក៏ល្អតែដីឯងដីហ្នឹងក៏ល្អម្ចាស់នេះក៏មានពូជល្អអាហ្នឹងទៅស្រូវហ្នឹងឬក៏ដំណាំដាំដោះហ្នឹងវាបានផលល្អយ៉ាងណាមិញ បដិគេហកៈអ្នកទទួលពាក្យថាបដិគេហកៈបានដល់ប្រសងឬក៏នរណានរណាដែលជាអ្នកទទួលទានរបស់យើងជាអ្នកអស់រាគៈទោសៈមោហៈអត់មានកិលេសអត់មានកិលេសរាគៈទោសៈមោហៈដែលជាធัวអាក្រក់គ្រប់បែបយ៉ាងនៅក្នុងចិត្តណាឬក៏ពាក្យថាឬក៏មិនតន់អស់ទេប៉ុន្តែលោកនោះកំពុងតែប្រតិបត្តិ ប្រព្រឹត្តទៅដើម្បីអស់នៅរាគៈអស់នៅទោសៈអស់នៅលោភៈអស់អស់នៅមោហៈទាំងណាមិនតាន់អស់ទេដូចជា ប្រយោគីវេចរដែលលោកខំប្រព្រឹត្តប្រតិបត្តិដើម្បីលះកាត់សេចក្តីកង្វល់ផ្សេងផ្សេងមិនជាប់ចម្ពាក់នៅក្នុងពួកគណៈអីជាដើមនឹងមិនជាប់ចម្ពាក់ក្នុងលៀបសការៈមិនជាប់ចម្ពាក់ក្នុងពាក្យសរសើរការរាប់អានអីទាំងអស់គឺមិនឆ្លោះគ្នាមិនចំណែនគ្នា មិនដណ្ដើមគ្នាលៀបសការៈមិនដណ្ដើមគ្នារឿងកិត្តិយសគេឈ្មោះកិត្តិវឹកហាត់ចិត្តខ្លួនឯងនឹងឲ្យបានល្អនឹងបដិគេហកៈអញ្ចឹងដែរចាត់ទុក ថាជាបដិគេហកៈបរិសុទ្ធដែលគួរផ្ញើទានណាដូចជាស្រែល្អស្រែដែលមានជីវជាតិល្អស្រែដែលអស់ស្មៅអញ្ចឹងស្អីជាស្មៅគឺអកុសលធម៌ផ្សេងផ្សេងនៅក្នុង ចិត្តរបស់អ្នកទទួលនឹងដោយឡែកចំណែកអ្នក បុគ្គលទៀនថ្វាយទៀនណាបានត្រប់មកដោយល្អបានមកដោយធัวបានមកដោយមិនមែនជាអំពើគៀបសង្កត់អ្នកដតីឆោបោកអ្នកដតីសម្លាប់អ្នកដតីណាចឹងហើយបានជាពេលប៉ុននឹងលោកអាចារ្យអីគាត់ចេះតែនាំញាតញោមវេថាតិយធัวទាំងអស់នេះជារបស់បានមកដោយធัวកើតឡើងដោយធัว អានេះគឺចង់និយាយថាទៀនទាំងអស់ហ្នឹងកើតឡើងដោយអំពើសុចរិតដោយសម្មាអាជីវៈហ្នឹងមិនមែនបានមកដោយការសម្លាប់សត្វមិនមែនបានមកដោយការលួចទ្រព្យសម្បត្តិអ្នកដទៃមិនមែនបានមកដោយការគៀបសង្កត់ឆោបោកគេគំរាមកំហែងអាងអំណាចអាងយុះអាងស័កគៀបសង្កត់យកទ្រព្យសម្បត្តិពីអ្នកដទៃយកមកធ្វើបន់អត់ទេ បាទកាលណាបានមកក្នុងក្របខ័ណ្ឌមិនត្រឹមត្រូវតាមកុសលធម៌ទេទ្រព្យសម្បត្តិទាំងអស់ហ្នឹងវាទៅជាទ្រព្យសម្បត្តិស្អុយប្រៀបបីដូចជាពូជស្អុយទៅអញ្ចឹងទោះបីដីល្អក៏ដោយបើពូជនឹងស្អុយហើយដោះមិនល្អទេណាដោះល្អឯងដោះល្អឯងហ្នឹងពូជវាស្អុយអញ្ចឹងបើទោះជាដោះក៏មិនពេញដែរ បាចច្រើនមែនប៉ុន្តែដោះខ្លះអត់ខ្លះពីព្រោះពូជហ្នឹងវាមិនបរិមិនបរិសុទ្ធហ្នឹងហើយណែអញ្ចឹងបានជា នៅ ក្នុងសេចក្តីហ្នឹងយើងសិក្សា អំពីសេចក្តីបរិសុទ្ធរបស់ទៀនអំពីផលប្រយោជន៍នៃទៀនតែត្រូវធ្វើយើងអត់មកតូចចិត្តទាស់ចិត្តអីជាមួយនឹងការធ្វើទៀនតិចទៀនច្រើននេះសំខាន់គឺយើងធ្វើបានល្អ តិចក៏ដោយច្រើនក៏ដោយណាយើងធ្វើតិចមកលើកឧទាហរណ៍ចេះម្នាក់នោះគាត់មានដី10ហតាហើយគាត់មានពូជនឹងប្រហែលជា50តៅចុះណា50តៅស្គាល់តៅហ៎តើស្គាល់តៅហ្នឹងគាត់មាន10ហតា ហើយគាត់មានពូជនឹង50តៅដែលធ្វើនឹងស្មាមិនចេះស្មានគាត់លើកឧទាហរណ៍ដល់ទៅគាត់យកទៅសាព្រោះគាត់បានចំណេញ50តៅមកវិញអញ្ចឹងមានន័យថាផលឲ្យបានដល់100អញ្ចឹងណាអញ្ចឹងមានអឺមិននៅស្ងៀមអញ្ចឹងហ្នឹងហើយដល់តែម្នាក់ទៀត គាត់មានដីតែមួយហត្តាទេគាត់មានពូជមកតៅប៉ុន្តែដល់ទៅផលបានមកវិញបាន10តៅស្ដាប់តនេះហ្មងទៀតម្នាក់មាន10ហត្តាមានពូជ50តៅដល់ទៅសាបព្រោះទៅផ្លែច្រូតមកវិញបោកបែនរួចហើយបាន100តៅអញ្ចឹងចំណេញ50តៅ ម្នាក់ទៀតមានដីមួយហត្តាមានពូជមួយតៅប៉ុន្តែក្រោយពេលដែលច្រូតកាត់រួចគាត់បាន10តៅបើគិតជាមធ្យមភាគណាបានចំណេញច្រើនជាងអ្នកមហត្តាឬក៏អ្នក10ហត្តាអីគេបាន100នេះបានតែ10ហ្នឹង ហ៎ហ្នឹងហើយពីព្រោះពីព្រោះអ្នកដីច្រើនពូច្រើនគាត់បានចំណេញតែពាក់កណ្ដាលទេមែនទេហ្នឹងអាស្មើមានន័យថា1ភាគ2ហ្នឹងអាអស់50បាន50មកវិញអញ្ចឹងការចំណាយអស់1ភាគបានមកវិញតែ2ភាគ ប៉ុន្តែអ្នកមកទៅចំណាយមួយភាគបានមកវិញ10ភាគឃើញទេវាលើសថ្លៃដើមរបស់គាត់រហូតដល់ទៅ9ភាគឯអ្នកច្រើននោះលើសថ្លៃដើមតែមួយភាគទេចំណុចត្រង់ហ្នឹងហើយដែលយើងធ្លាប់និយាយថាឲ្យទៀនតិចបានច្រើនឲ្យទៀនច្រើនប៉ុន្តែផលតិចប៉ុន្តិចនេះតិចរបៀបអញ្ចឹងណាមិនមែនគេឲ្យដោះមួយលានហើយទៀននឹងមិនល្អស្រាប់តែមកតិចជាងយើងឲ្យតែមួយរៀល អានេះក្រមខ្មែរឧទាហរណ៍អញ្ចឹងពាក្យតែថាឲ្យតិចបានផលច្រើនហ្នឹងគឺវាច្រើនលើសលប់អំពីអ្វីដែលយើងចំណាយទៅហ្នឹងហើយហើយបើថាគេឲ្យដល់មួយលានយើងឲ្យតែមួយរៀលទេស្រាប់តែផលប្រហែលគេដែរមិនប្រហែលទេបើយើងបើយើងគិតមើលថាតើអ្វីដែលបានមកអ្នកមហត្តានិងអ្នក10ហត្តានរណាបានមកច្រើនជាង អ្នក10ហត្តាគេបានច្រើនជាងប៉ុន្តែបើគេគិតអំពីផលចំណេញក្នុងការធ្វើវិញចាញ់អ្នកមកតៅឃើញទេយល់ទេហើយធ្លាប់ធ្វើស្រែដែរណាធ្លាប់ធ្វើយ៉ាងបានសនុកទេសរឿងស្រែហ្នឹងអញ្ចឹងទៅនៅក្នុងការធ្វើបន់អញ្ចឹងឲ្យវាស់ថាឲ្យវាស្មើគ្នាយ៉ាងម៉េចអត់ទេអាស្រ័យទៅលើអ្នកធ្វើអ្នកធ្វើនឹងធ្វើល្អបានផល ល្អហើយដល់តែធ្វើយូរយូរយូរយូរទៅអ្នកណាដែលដឹងថាធ្វើស្រូវបានច្រើនបានតិចពិតប្រកបណែណាអ្នកអ្នកអង្គុយថាឬក៏អ្នកធ្វើអាត្មានេះអ្នកអង្គុយថាទេហើយញាតញោមតើដូចអ្នកធ្វើស្រែមែនទេនោះអ្នកធ្វើប៉ុនមែនទេនោះបានប៉ុនប៉ុណ្ណាញាតញោមពិតជាដឹងខ្លួនខ្លួនឯងយល់ទេយល់ទេយល់រឿងអី ហ្នឹងអាអញ្ចឹងញាតិយោមត្រូវតាំងចិត្តជាម្ចាស់បុណ្យតាំងចិត្តជាម្ចាស់ស្រែអញ្ចឹងអ្នកដែលដឹងថាស្រូវនឹងបានផលប៉ុណ្ណាវាមានតែម្ចាស់ស្រែទេដែលដឹងតែបើត្រឹមកូនកលីកម្មករគេមិនដឹងទេមែនទេមែនទេសួរឆ្លើយសោះហ្នឹងអាអឺ អញ្ចឹងហើយបានជាអ្នកធ្វើបុណ្យគេហៅថាអ្នកផ្ដើមបុណ្យអ្នកផ្ដើមបុណ្យស្មើនឹងម្ចាស់ស្រែអញ្ចឹងអ្នកដែល ដឹងថាស្រូវនឹងបានផលប៉ុណ្ណាគឺអ្នកម្ចាស់បុណ្យអ្នកដែលដឹងថាស្រែបានស្រូវប៉ុណ្ណាគឺម្ចាស់ស្រែយល់បុណ្យអញ្ចឹងដែរប្រសិនបើយើងក្រន់តែធ្វើអីតាមតែការបង្កប់បញ្ជារបស់អាចារ្យតាមការបង្កប់បញ្ជារបស់លោកណែត្រូវធ្វើចេះចេះចេះចេះ ឲ្យប្រកេនក៏ប្រកេនទៅអឲ្យសោតធោក៏មហប់មហប់ទៅឲ្យវេក៏វេទៅធ្វើបងើយបងើយអាហ្នឹងស្មើនឹងកូនកលីទេមិនមែនដើរតួជាម្ចាស់ទេយល់ទេទេសនេះមិនមែនប្រអាប់ញាតញោមទេណាប៉ុន្តែគ្រាន់តែបញ្យលបញ្យលអញ្ចឹងបញ្យលទៀតអាហ្នឹងល្មមតែត្រូវតែស្ដាប់ទៀតហ្នឹងឯងណាមិនឈប់ស្ដាប់ទេណា យល់ពាក្យថាអ្នកផ្ដើមប៉ុនឬក៏សម័យសម័យដើមប៉ុនបើរៀបរៀបការគេហៅថាសម័យដើមការសម័យខ្លួនមែនទេមែនទេដូចខ្សោយដល់អឺហើយធ្លាប់ស្ដាប់ប៉ុហ៎ហើយមានធ្លាប់ស្ដាប់ឮអាត្មាសួរគេទេហើយមានធ្លាប់ឮគេឆ្លើយទេ ហើយនឹងមិនក៏មិនឆ្លើយយកហ្នឹងហើយឆ្លើយតិចតិចពេកហ្នឹងហើយណាអឺអញ្ចឹងដូចជានៅក្នុងទៀនក៏ព្រះអង្គចែកដែរវាមានទាសទៀនសហាយទៀនសមីទៀនណាវាមានទៀននឹងដូចជាទាស័កអ្នកបម្រើទៀននឹងស្មើនឹងសម្លាញ់ទៀននឹងភញាស្មើនឹងម្ចាស់ណា ដូច្នេះអាត្មាមិនលើកទៀន3ហ្នឹងទេប៉ុន្តែតែចង់បញ្យលតែហេតុអីបានគេដាក់ឈ្មោះថាអ្នកផ្ដើមបុណ្យអ្នកផ្ដើមបុណ្យគឺស្មើនឹងអ្នកផ្ដើមធ្វើស្រែអ្នកម្ចាស់ស្រែណាប៉ុន្តែក្រណតែចេះមិនបានយើងត្រូវការអាចារ្យត្រូវការលោកសង្ឃដើម្បីបញ្ញាបញ្យលអានេះដូចលោកសង្ឃហើយនៅអាចារ្យស្មើនឹងអង្គការគេហៅថាខាងកសិកម្មឯង គ្រាន់តែជួយប្រយ៉ែប្រយល់ត្រូវធ្វើអញ្ចឹងចេះត្រូវដាក់ទឹកចេះចេះចេះចេះប៉ុន្តែធ្វើមែនទេមិនមែនអង្គការនឹងអ្នកធ្វើទេមែនទេមែនទេហ្នឹងហើយគេគ្រាន់តែបញ្យល់ឲ្យយើងធ្វើមានម្នាក់នោះគាត់អាងគាត់មានលុយពេលធ្វើប៉ុនចឹងគាត់មកពីបរទេសផងនោះគាត់ជួបមិត្តភក្តិគាត់នៅ ខាងខាងហ្នឹង ជំនុំតែគ្នាអាចារ្យហៅមកអត់មកដល់ហៅយូរយូរគាត់ស្រែកឲ្យចុះខ្ញុំហៅតាឯងមកយកមកធ្វើអីឲ្យមកធ្វើប៉ុនឲ្យខ្ញុំនោះណាមែនទេមែនទេមកលើកម្ដងទៀតថាអាចារ្យឬក៏លោកសង្ឃស្មើនឹងអង្គការកសិកម្មឬក៏ក្រសួងកសិកម្មគឺក្រន់តែបញ្យលពីវិធីដាំដុះនឹងយ៉ាងម៉េចយ៉ាងម៉េចយ៉ាងម៉េចតែប៉ុណ្ណឹងទួលនាទីគេតែប៉ុណ្ណឹងគេអត់មានចង់ទៅជួយស្ទូងយើងទេ ឯការងារដែលយើងធ្វើគឺម្ចាស់ស្រែមែនហើយប៉ុណ្្នឹងហើយបើមិនយល់ទៀតអត់ទៅហ្នឹងអាអញ្ចឹងប៉ុនដែលបានច្រើនបើញាតញោមវិញគិតថាអញ្ចេះជួនកាលខ្មាតចិត្តទៅលឺបើបើអញ្ជើញអាចារ្យនឹងឬក៏មុនលោកនឹងបានបានបានផ្ដល់ដល់ខ្មោចម៉ែ បើក្រៅពីអាចារ្យហ្នឹងក្រៅពីលោកហ្នឹងមិនដល់ខ្មោចម៉ែទេអញ្ចឹងអ្នកឲ្យទៅខ្មោចវានៅលើអាចារ្យនៅលើលោកនោះវាអត់ទុកចិត្តខ្លួនឯងមិនមែនយើងបដិសេធអាចារ្យមិនមែនបដិសេធលោកសង្ឃទេដូចគ្នាអញ្ចឹងអាចារ្យឬក៏លោកសង្ឃនេះគ្រាន់តែជាអ្នកបញ្ញែបញ្យលឲ្យយើងធ្វើពីហើយអាចារ្យឬក៏លោកសង្ឃនេះគ្មានដើមទុនចូលហ៊ុនជាមួយញាតិញោមទេគ្មានទេ គ្មានទេមានតែទេសជាប់ទៅបានរង្វាន់ពីញាតិញោមទៀតផងមានតែធ្វើអាចារ្យជាប់ទៅបានរង្វាន់ពីញាតិញោមទៀតផងបើទោះជាគាត់ចូលប៉ុនក៏ជាប៉ុនរបស់គាត់ផ្សេងបើទោះជាគាត់ខំសូត្រធម៌ដោយជ្រះថ្លាក៏ជាប៉ុនរបស់គាត់ផ្សេងតែទិសដៅមិនដូចយើងទេទិសដៅរបស់យើងផ្សេងទិសដៅរបស់យើងបើថាមាន3ដកយើងមាន3ដកជាអារម្មណ៍របស់យើងនឹងតែម្ដង បើថាធ្វើបុណ្យឧទ្ទិសចំពោះមេដាបេដាចិត្តរបស់យើងគឺដួតចំពោះមេដាបេដារបស់យើងហ្នឹងតែម្ដងឃើញទេដូចយើងទៅធ្វើស្រែហ្នឹងទៅស្រែណាតម្រង់ស្រែនោះតែបើអង្គការកសិកម្មឬក៏ក្រសួងកសិកម្មគេចោះទៅគេមិនតម្រង់ស្រែណាមួយទេគេសម្រាប់ប្រជាជនទូទូទៅយល់ទេយល់ទេ ហើយដល់ទៅស្រែយើងកលាកោកដោកាត់ក៏គ្មានអង្គការកសិកម្មណា គេមកជួយមើលដែរអត់ទេគឺត្រូវមើលត្រូវថែដោយខ្លួនខ្លួនឯងរបៀបថែបន់ឲ្យបានបន់ច្រើនធ្វើបន់បានបន់ច្រើនត្រូវប្រកបដោយកាលទាំង4ទៀតណាអញ្ចឹងហើយបានស្មាថាបន់ហ្នឹង វាឲ្យផលយ៉ាងម៉េចយ៉ាងម៉េចតែប្រមាណអត់ដឹងប៉ុន្តែដឹងដោយខ្លួនឯងឧទាហរណ៍ថាមុនធ្វើហៅថាបពៈចេតនា ណាខ្មែរយើងហៅថាចេតនាបល័យចំទួហៅថាចេតនាការគួងចិត្តតាំងចិត្តធ្វើឧទាហរណ៍ថាមុននឹងធ្វើប៉ុនហ្នឹងណាមុនធ្វើប៉ុនហ្នឹងគិតយូរហើយនៅឬក៏ទៅគិតភ្លាមធ្វើភ្លាមហ្នឹងហើយគិតយូរហើយអាគិតយូរហើយគិតដោយសេចក្តីជ្រះថ្លានឹកគិតថាធ្វើយ៉ាងម៉េចឲ្យល្អធ្វើយ៉ាងម៉េចឲ្យសមអាកំណត់គិតថាឲ្យល្អគិតឲ្យសមគិតឲ្យល្អគិតឲ្យសមហ្នឹងណា អាហ្នឹងគេហៅថាបពចេតចេតនាឬត្រូវរៀបរងយ៉ាងម៉េចរៀបក្រេយ៉ាងម៉េចមុនលោកណាមកអីចឹងទៅអាហ្នឹងសេចក្តីជ្រះថ្លាដំបូងហៅថាបពចេតនាតាំងពីគិតមកមិនដែលតោះចិត្តនឹងប៉ុនហ្នឹងឯងអត់មានស្ដាយខ្លួនអីកុំតែឆ្លើយនឹងលោកឪពុកមុនកុំអីអត់ធ្វើឯប៉ុនហ្នឹងអត់មានកំណត់ហ្នឹងឯងណា គឺថាគិតយ៉ាងម៉េចឲ្យតែប៉ុននឹងកើតចេញជាត្រង់ត្រេឡើងរហូតចឹងមករហូតមកដល់ថ្ងៃនេះជាថ្ងៃ ធ្វើប៉ុនធ្វើកុសលនឹងហើយជាពេលកំពុងតែធ្វើដូចពេលកំពុងសាព្រោះយ៉ាងពេលកំពុងគិតដូចគ្នានឹងយើងទៅភ្ជួរស្រែដំបង ឬក៏ពេលត្រាំពូជបំរុងពូជអាហ្នឹងហាពុកចេតនាមានតែព្រៀបមកស្រែទេមិនស្រួលអា បព្វចេតនាមុនធ្វើដែលយើងរៀបចំដូចគ្នានឹងយើងប្រេប្រងព្រៀបពូជធានឹងទុកអត់ស៊ីពូជទេណាតែស៊ីពូជមិនស៊ីពូជអត់ឧទាហរណ៍តែយើងត្រៀមលុយប្រមាណទុកធ្វើប៉ុនអញ្ចឹងយើង អត់ប្រើទេលុយហ្នឹងទុកសម្រាប់តែធ្វើបើប៉ុនដូចគ្នាអញ្ចឹងហើយឥឡូវនេះកំពុងធ្វើណាកំពុងធ្វើដូចគ្នានឹងអ្នកធ្វើស្រែកំពុងតែសាព្រោះអញ្ចឹងពេលសាព្រោះហ្នឹង ប៉ិនស្រូវឥឡូវគេច្រើនតែព្រោះមែនទេពីមុនអាមានៅក្មេងធ្លាប់ធ្វើស្រែគឺយកទៅសាបសិនសាបហើយបានដកដកហើយបានស្ទូងកលិតមេដៃអស់ហើយហ្នឹងអាអឺប៉ុន្តែពេលដែលព្រោះក៏ដោយសាបក៏ដោយហ្នឹងអ្នកដែលបាចស្រូវទៅហ្នឹងចាប់ស្រូវឡើងពេញពេញដៃបាចឆាវឆាវឆាវជាធម្មតា ស្រូវកពុបបន្តិចយើងស្ដាយមែនទេស្ដាយទេបើសិនវាកពុបចោលអិនពើអីយើងស្ដាយទេហ្នឹងហើយស្ដាយប៉ុន្តែស្រាប់តែយកទៅបាច់ឆាវឆាវឆាវពេញទៅស្រែពេលបាច់ហ្នឹងមានស្ដាយទេអត់ទេឃើញទេហឹមហេតុអីបានជាអត់ស្ដាយមកពីយល់ច្បាស់ថាបាច់ទៅមិនអត់អំពើទេមានតែប្រុងប្រយ័ត្នថាខ្លាចវាស្ដើងពេកទៀតមែនមែន ហ្នឹងបើនិយាយពីសាបដើម្បីឲ្យស្រួលដកដល់តែសាបក្រាស់បើថាសាបស្ដើងទេដោះមកដើមធំធំដកដាច់ដៃអស់តែបើថាសាបក្រាស់ទៅវាដុះស្និទ្ធគ្នាឬវានៅលើលើសនុកដកមែនមែនស្នាបហ្នឹងហ្នឹងអញ្ចឹងសាបនឹងប្រុងប្រៀបធ្វើម៉េចឲ្យវាចិត្តឲ្យវាល្អអញ្ចឹងហើយអ្នកដែលមិនចេះធ្វើស្រែអ្នកមិនដែលស្គាល់ស្រែពិតជាថានៅនឹងឆោតមិនក៏យកស្រូវទៅបាចចោលទៅសួរមន់មើល មន់នេះទៅព្រោះស្រូវជាមួយខ្ញុំឯមន់ទេខ្ញុំຕົកស៊ីវិញមន់គេថាចឹងលើមែនទេហ្នឹងហើយប៉ិនយើងអត់ស៊ីទេអាហ្នឹងយើងយកទៅព្រោះយើងវាយកព្រោះយើងយល់ដឹងប្រយោជន៍វែងឆ្ងាយប៉ិនបើសួរមន់អើយមកទៅព្រោះស្រូវអត់ទេអត់ព្រោះទេហ្នឹងហើយអញ្ចឹងការដែលគេព្រោះមិនស្ដាយព្រោះដោយសេចក្តីសប្បាយចិត្តព្រោះទៅឃើញល្អគេសប្បាយចិត្តមកពីគេយល់ដឹងវែងឆ្ងាយ អញ្ចឹងអ្នកដែលអត់ចេះធ្វើទានអត់ចេះធ្វើបុណ្យមិនយល់ពីសេចក្តីសុខរបស់អ្នកធ្វើបុណ្យទេគេថាយើងឆោតគេថាយើងនឹងមនុស្សជញ្ញលុយឲ្យមិនខំធ្វើបុណ្យនឹងវាគ្មានកន្លែងទុកលុយឲ្យមិនបានធ្វើបុណ្យនោះហ្នឹងហើយគេឆ្លាតគេថាណោទៅកន្លែងភ្លើងពណ៌មានស្រីស្រីអង្គុយចាំអាហ្នឹងគេថាគេលយហើយនោះមកវិញហត់អលហេះហ្នឹងថាលយ ទៅរំទៅអីវាមិនបាក់ញើអត់រំឲ្យអស់ទាំងលុយទៀតផងអត់បានប្រយោជន៍ទេមែនមែនហើយគេថាបានប្រយោជន៍អាត្មានៅកត់ដេកលក់ស្រួលអត់ទាំងបានហត់អីបន្តិចផងណាហើយបើថាគេមាននាងនាងច្រើនគេថាគេនឹងមានលៀបមានសំណាងប៉ុន្តែតាំងពីដើមមកមិនដែលឃើញអ្នកណា បូកសរុបលទ្ធផលថាអ្នកបរោះនេះគាត់មានគុណសម្បត្តិច្រើនណាស់ព្រោះគាត់បានដើរលេងស្រីច្រើនតាំងពីគាត់ចេះដើរលេងស្រីមកប្រហែល100ក្បាលហើយឥឡូវធ្វើបន់ឲ្យគាត់គ្មានណាធ្វើឲ្យទេមែនទេមែនមានតែអ្នកមានគុណធម៌លះបង់បួសយូរអីចឹងទៅគេធ្វើបន់ឲ្យព្រោះថាអ្នកដែលលេងផឹកស្រាច្រើនសប្បាយច្រើន មានស្រីច្រើនគ្មានពីណាគិតទេហ្នឹងហើយ អដូចញាតិញោមមានសទ្ធាមានអីចូលជួយកសាងតនេះតនោះទៅតែល្មមល្មមហ្នឹងក៏លោកសរសេរឈ្មោះទុកឲ្យងាប់ទៅក៏មានឈ្មោះនៅដែរហើយស្មានទៅយកទៅឲ្យនាងនាងសរសេរឈ្មោះទុកឲ្យហ្នឹងហ៎អត់ទេហ្នឹងហ่าហើយថាទៅជួបនាងនាងសុំបីតែចាស់បន្តិចក៏គេហៅបងដែរមែនទេ ហ្នឹងហើយសក់អំបិលមិនហិចទេក៏គេហៅបងដែរបងឲ្យផ្អែមម៉េចថាម៉េចណែដល់ណាអីមិញដល់7មិញអាកំពុងបយលអំពីចេតនាទាំង4 អញ្ចឹងនៅពេលដែលព្រោះស្រូវហ្នឹងបើម្ចាស់ស្រែហ្នឹងព្រោះបដើស្ដាយបដើខ្លាញ់អស់ស្រូវព្រោះបានល្អទេប៉ុន្តែបើខ្ជិះខ្ជាយទៅវិញល្អទេហ្នឹងហើយមួយស្ដាយក៏មិនល្អខ្ជិះខ្ជាយក៏មិនក៏មិនល្អចេះតែបាចទៅអាងតែបាចទៅគេដឹងតែបានផលចេះតែបាចផ្ដេសផ្ដាស់ទៅហ្នឹងគេថាឲ្យតែព្រោះឲ្យច្រើនច្រើនបានបនបានស្រូវច្រើនព្រោះអត់មើលស្រែ ព្រោះអត់មើលចិត្តឬមិនចិត្តដូចអ្នកធ្វើបន់ខ្លះអាងតែមានលុយចឹងគិតតែដាក់ដាក់ទៅស្អីក៏ស្អីទៅគិតតែសុបាយទៅឲ្យតែបានបន់ធំធំមើលទៅរៀងរូវធំទៅទ្រង់ទ្រីធំទៅអាហ្នឹងឯងដូចអ្នកព្រោះស្រូវអត់បានប្រយ័ត្នប្រយែងប្រយ័ត្នដែរតែវាអត់ដឹងរឿងមិនដឹងតែធ្វើយ៉ាងម៉េចចង់បានផលដូចគេដែរប៉ុន្តែមិនចេះ មិនស្ដាប់ការណែនាំរបស់គេមិនស្ដាប់ចាស់ទុំអីចឹងទៅធ្វើស្រូវអត់បានច្រើនទេយ៉ាងណាមិញអ្នកធ្វើទៀនអាងតែមានលុយអាងតែមានសម្បត្តិថ្មមើលអ្នកមានមែនទេធ្វើទៀនអត់បានបន់ច្រើនប្រមាណទេរវល់មិនបានអង្គុយស្ដាប់ធัวចឹងទេតិចទូរស័ព្ទពីនេះអានេះយកលុយឲ្យអានេះនេះនោះនេះមានបានស្ងប់ណាស់អត់ទេអ្នកមានធំធំឬក៏និមន្តកងសីធំធំណាទៅទេសនាអត់ស្ដាប់ធัวស្រួលទេទូរស័ព្ទអត់ហ៊ានបិទទេអឺតិចទេ អូអញអឺអើដាក់ហ្នឹងវើយអឺអាស្មាទេមិនចេះមើលមើលវាអត់ល្អទេអត់បានប្រុងប្រៀបថាត្រូវធ្វើបន់ឲ្យល្អយ៉ាងម៉េចទេ ការងារនោះវាសំខាន់ជាងអាលុយកាក់នោះវាសំខាន់ជាងឃើញទេអញ្ចឹងអ្នកដែលធ្វើស្រែបានល្អពេលហ្នឹងគាត់អត់ត្រូវការគិតរឿងផ្ទះសំបែងខ្លាំងពេកទេត្រូវគិតថាធ្វើម៉េចស្រូវហ្នឹងឲ្យល្អ បើសិនជាពេលកំពុងតែបាយស្រូវនឹងចង់រត់ទៅផ្ទះផងចង់រត់ទៅនោះផងត្រប់នឹងនៅនេះផងនោះផងបែកកម្មដ្ឋានណាព្រោះស្រូវអត់ល្អយ៉ាងណាមិញពេលយើងធ្វើប៉ុននឹងបើកាលណាចិត្តនឹងអត់មូលនៅក្នុងប៉ុនកុសលនឹងទេ ការងារនឹងមិនបានល្អណាចឹងប៉ុនតិចប៉ុនច្រើន គឺនៅលើការធ្វើត្រឹមត្រូវដូចធ្វើស្រែចឹងយល់ទេយល់ថាម៉េច ហ្នឹងហើយហើយឥឡូវហ្នឹងដូចគ្នាអញ្ចឹងបើតាមពងស្ដាប់ធួហ្នឹងនឹកឃើញថាអូពុកវានឹងមកគ្មានអីចូលផ្ទះអញទៅវិញម៉ែថ្មោងហើយអីចឹងជានឹកឃើញមិនតាន់បានដាំបាយលោកនេះមិនព្រមប្រញាប់សោះមិនព្រមបញ្ចប់សោះអញ្ចឹងដូចអ្នកទៅធ្វើស្រូវចង់រត់ទៅផ្ទះតែចង់ទៅណេតិចចឹងចាក់បាច់បាច់បាច់ដាក់លើភ្លឺស្រែក៏មានដែរយល់ទេហើយបើយល់អញ្ចឹងអញ្ចឹងមិនយល់ទេដឹងតែរឿងអីណោះហ្នឹងហើយ អញ្ចឹងមុញចនិតចេតនាល្អហ្នឹងវាអាចល្អទៅបានវាទល់តែយើងយល់ដឹងផងណាបុណ្យកុសលហ្នឹងយ៉ាងម៉េចហៅថាបុណ្យនោះអឺហើយធ្វើយ៉ាងម៉េចវាសមរបស់ណាគួររបស់ណាមិនគួរអីខ្លះយល់ចង្ហាន់មកប្រគេនលោកពេលល្ងាចអីក៏មានអានឹងដូចជាធ្វើដែរដូចអ្នកធ្វើស្រែដែរប៉ុន្តែទៅព្រោះលើដបោកឬក៏ទៅព្រោះពេលយប់ទៅមើលស្រែមិនឃើញអញ្ចឹងទៅណា ព្រោះដូចគ្នាឲ្យឲ្យឲ្យខ្មាស់ថាតើអ្នកព្រោះលើដបោកហើយអ្នកព្រោះក្នុងស្រែត្រឹមត្រូវបានផលស្មើគ្នាទេមិនស្មើទេតើគេចេះធ្វើបុណ្យដោយជ្រះថ្លានិងអ្នកអត់ចេះធ្វើបានបុណ្យស្មើគ្នាទេញាតិញោមឆ្លើយខ្លួនឯងថាអត់ទេឲ្យស្មើមិនកើត គេខំរៀនគេខំដឹងគេខំស្ដាប់ធัวស្រាប់តែធ្វើស្មើអ្នកអត់ចេះដែរអាណាព្រមស្មើព្រមទេណោះនឹងអា ហើយដល់ហើយលោកចេតិហបួសនឹងបានអានិសង្ឃប៉ុណ្ណេះប៉ុណ្ណេះឲ្យតែបានបួសនេតបានអានិសង្ឃប៉ុណ្ណេះបានបួសផឹកបានអានិសង្ឃប៉ុណ្ណេះថ្មមិនព្រមទេថ្មបួស20ភាសាឲ្យស្មើអ្នកបួសមួយអាទិត្យថ្មមិនព្រមទេអត់ប្រពន្ធយូរណាស់ហើយឲ្យបានប៉ុនស្មើគ្នាមិនណោះនឹងណែខ្លះនឹងបង្កើតកម្មវិធីបួសមួយអាទិត្យអីចឹងទៅអី អីគិតមើលគ្រាន់តែក្រងជីវោមិនតាន់ត្រូវផងឃុំជីវោមិនតាន់កើតសោតធោស៊ីបាយគេមិនតាន់កើតផងឲ្យបានអានិសង្សបែបអ្នកបួសយូរយូរមិនព្រមព្រមដែរអត់ព្រមទេនឹងនិយាយលេងខ្សែខ្លះប៉ុន្តែគិតទៅណាឥឡូវសបោណាបួសមែនទេមិនសូវទេឥឡូវគេបង្កើតកម្មវិធីបួសមួយអាទិត្យមួយអាទិត្យនេះបាត់ដបងដឹងមានអត់ហ្នឹងហើយ អញ្ចឹងបាននៅក្រសួងកាយមុនអាត្មាសន្តានាធរហ្នឹងគេសួររឿងហ្នឹងអាត្មានិយាយវាមានហើយគុណសម្បត្តិនឹងរឿងបួសមួយអាទិត្យនោះទីមួយក្មេងៗយើងហៅមកអប់រំវាមិនងាយមកអញ្ចឹងដល់ធ្វើកម្មវិធីបួសទៅបើវាបានអង្គុយស្ដាប់ទី2បានប្រមូលញាតិមិត្តរបស់អ្នកបួសនឹងមកស្ដាប់ប៉ុន្តែកុំភ្លេចណាបួសមួយអាទិត្យនេះហើយសັບតសឹកអស់វិញនេះគេអត់ថាអី គឺជ្រះថ្លាបូជាអ្នកបួសរៀនចាំមួយជីវិតមួយជីវិតនៅ តាមក្រុងតាមខេត្តទេគ្មានទីណាគិតទេចឹងបានជីដូនមួយជិះជាមួយឡាន10000ម្នាក់គាត់មានលុយរឿងហ្នឹងគាត់គាត់ជូនប៉ុនគាត់ជូនប៉ុនដល់ខ្ញុំបានឧបត្ថម្ភកម្មវិធីបួសមួយអាទិត្យ3000ដុល្លារសូមញាតញោមជ្រះថ្លានិយាយនឹងគាត់ថាអើ ទៅឧបត្ថម្ភតែអ្នកបួសមួយអាទិត្យតែអ្នកបួសមួយអាយុអត់បាយនៅវត្តមានអាណាមើលមែនណាអាត្មានៅរៀនភ្នំពេញ5 6ឆ្នាំគ្មានមុខញាតញោមណាប្រកេនបាយឆាន់ទេអត់ទេណាកំសត់អត់ឃ្លានទៅរត់ទៅពីស្រែមកនោះឥឡូវនោះវាទៅសបោអ្នកបួសមួយអាទិត្យអ្នកបួសមួយអាទិត្យសបោណាគេថាធ្វើបន់បានច្រើន អញ្ចឹងធ្វើមិននឹងមានអ្នកបួសមែនទែនអាត្មាក៏ប្រហែលជាសឹកទៅបួសមួយអាទិត្យមួយអាទិត្យដែរមើលទៅនោះចុះស្រួលបួសមួយអាទិត្យចាំបាច់លេងប្រពន្ធធ្វើអីខាន់លាម៉ែវាអំផ្លែតម៉ែវាឲ្យបងទៅបួសហើយណាអូនមួយអាទិត្យមកជួបអូនឯងវិញហ៎អេត្រូវចំណែនចំណែនខ្លះដែរណាអានេះគិតសង្គមញាតិយកមើលសម័យព្រះអង្គទៅតែបានត្រាស់ ក្សត្រ1000អង្គទៅបួសតាមព្រះអង្គប៉ុន្តែគ្មានពីណាសឹកទេ បានជាសាសនានឹងតរហូតមកដល់សពថ្ងៃប្រសិនបើក្សត្រ1000អង្គបួសតែមួយអាទិត្យទេស្រាប់តែសឹកទៅវិញសួរថាសាសនានឹងដាច់ពូជយូរហើយនៅឬក៏នៅដល់ឥឡូវមួយអាទិត្យសឹកមួយអាទិត្យសឹកយូរទៅមានឧបជាមកពីណាឃើញទេអញ្ចឹងសទ្ធាយើងគិតអនាគតសាសនាផងហ្នឹងហើយហើយបើគិតពីសេដ្ឋកិច្ចវិញ ស្បង់ជីវរមកសម្រាប់នេះអាប្រើ3ឆ្នាំហើយម្ដង1000សម្រាប់ម្ដង500សម្រាប់សួរថាប្រើប្រាស់អស់តម្លៃវានៅនៅទេហើយសួរថាបន្តពីសឹកទៅវិញហើយយកទៅណាស្បង់ជីវរឬក៏លក់យកទៅលក់ទៀតឬក៏យកទៅឲ្យគេបួសក្រោយទៀតសមទេអីអ្នកញាតិញោមនេះមិនមែនអ្នកបំពុះទេបើអាត្មានិយាយទៅគេលោលឺដល់អ្នកធ្វើហ្នឹងណា បួសច្រើនក៏បួសទៅបើថាបួស9បួសទៅកម្មវិធី9ម្ដង100ម្ដង1000នេះ9បួសទៅប៉ុន្តែកំណំគ្នាសឹកទាំងអស់អញ្ចឹងនោះបួសទៅណានៅក៏នៅទៅណានៅ2ខែក៏នៅទៅ3ខែក៏នៅទៅអាហ្នឹងល្អលេខបួសបួសលោកមកសន្ធឹកស្រាប់តែដល់ថ្ងៃសឹកម្ដង500សឹកម្ដង1000យើងគិតមើលគួរឲ្យ slot មិញអានេះដូចដូចដូចកើតមកដូចងាប់ម្ដង1000អញ្ចឹងណាងាប់ម្ដង500 បើសឹកម្ដងមួយមួយមួយមួយវាមិនសូវសាហាវទេញាតិញោមងាប់អាទាំងអស់ហ្នឹងមែនទេស្លាប់អាទាំងអស់ហ្នឹងប៉ុន្តែបើស្លាប់ម្ដងមួយម្ដងមួយម្ដងមួយធម្មតាចុះបើរត់តែស្លាប់ម្ដង100ប៉ាវលេដូចកោះពេជ្រចឹងប៉ាវលេហើយឥឡូវហ្នឹងលេសឹកម្ដង500អត់ប៉ាវហ្នឹងហើយហើយបើថាអាត្មាសឹកអីក៏នាំប៉ាវហើយញាតិញោមខ្លះក៏ថាតសឹកគាត់ឈប់មកចិត្តហ្នឹង ងាប់ហើយឯងបួស4 10 20ភាសាអត់មានគុណសម្បត្តិអីសោះសឹកទៅគេជប់រាប់អានបាទបួសមកទឹកលះឡែនោះគេនោះបាត់លុយចាយហ្នឹងហើយរឿងហ្នឹងវាមានគុណវិបត្តិច្រើនជាងគុណសម្បត្តិញាតិញោមគុណគុណវិបត្តិច្រើនណាស់ណាវានឹងនាំឲ្យលែងមានអ្នកបួសមែនទែនក្មេងបួសមែនទែននឹងលែងមាន ដូចនៅថៃចឹងសប្ថ្ងៃថៃនៅតាមជនបទឈប់មានអ្នកបួសក្មេងៗក្មេងៗគេចាំបួសម្ដង10000អង្គបួស100,000អង្គក៏មានដែរគេចាំបួសអញ្ចឹងសួរថាទីបំផុតមានប្រសង់អ្នកចេះដឹងបត្រៃបិដកទេ មួយអាទិត្យនឹងចេះបត្រៃបិដកទេត្រួតត្រងប្រសាសនាយ៉ាងមិនកើតក្រណយោផ្លាកយកមកពាក់ផ្លេតផ្លេតហ្នឹងហ្នឹងហើយ មិនក៏ចូលដល់រឿងហ្នឹងហ៎ហ៎ធ្វើស្រែហ៎បើនិយាយពីដាំដំណាំវិញមួយអាទិត្យมันអាចដាំដូងផ្លែទេមួយអាទិត្យចេកក៏មិនតាន់ផ្លែដែរមួយអាទិត្យខ្ទឹមក៏មិនតាន់បានប្រើដែរមិនដឹងជាដំណាំអីមានតែផ្កាម៉ោង10ទេគេលោកបានចេញផ្កាខ្លះបានល្អមើលដូចផ្កាម៉ោង10តែបន្តិចងាប់អស់ តែឲ្យបានផ្លែបានផ្កាមែនទេបានទេអត់ទេដំណាំដែលរឹងមាំមិនអាចដាំមួយអាទិត្យទេមនុស្សដែលរឹងមាំក៏គ្មានពីណារៀនមួយអាទិត្យដែរសាលាណាក៏គ្មានរៀនមួយអាទិត្យចេះដែរសំបីសាលាក្មេងត្រូវតាំងបឋមរហូតបាក់ដប់ជាប់បាក់ដប់គេរៀនយកបរិញ្ញាទៀតប្រហែលឆ្នាំជាង10ឆ្នាំណាអញ្ចឹងបានអាត្មាបួសដំបងកុំអាត្មាផ្ដាំថាដាំដូងក៏ឲ្យដាំដូង អាត្មាសួរកងថាចាំមិនចាំឲ្យអាត្មាដាំដូងគាត់ថាចាំដូងផ្លែចាំសួរខ្លួនឯងតែចេះអានៅប៉ុន្តែបួននឹងទៅរៀនណាឲ្យទៅរៀនចាំដូងនឹងផ្លែចាំគិតគូររឿងសឹកប៉ុន្តែដូងអាត្មាដាំផ្លែពីរតហើយមិនតាន់ចេះផងហើយដាំមួយអាទិត្យបើនិយាយពីដាំដូងមិនតាន់ចាប់ឫសផងដកចោលវិញបាត់មែនឬមិនមែន ស្រូវព្រោះភ្លាមមួយអាទិត្យច្រូតកើតទេសំណាបក៏ដកមិនតាន់កើតដែរមួយអាទិត្យដូច្នេះអាត្មាគិតថាអង្គបរសិនបើយើងយកទៅត្រាំត្រូវដាំឲ្យឆ្អិនប្រសិនបើដាំមិនឆ្អិនស៊ីទៅឈឺពោះហើយអង្គបើទុកវានៅល្អអាចទុកបានមួយខែពីរខែអានឹងប្រសិន បើមិនយកទៅត្រាំទឹកតែបើត្រូវត្រាំទឹកត្រូវដាំឲ្យឆ្អិនបើដាំមិនឆ្អិនហើមពោះទេ លេងគ្រាន់តែត្រាំទឹកចឹងដាក់លើឆ្នាំងមកសន្ទុះដកចេញមកវិញយកមកទុកវិញអង្គហ្នឹងទៅជាយ៉ាងម៉េចម៉េចមួយអាទិត្យហ្នឹងចឹងដូចគ្នាគ្រាន់តែយកទៅដាក់លើចក្រានភ្លើងមិនតាន់ឆេះស្រួលផងដកចេញវិញបាត់អញ្ចឹងបានត្រឹមតែបាយជ្រូកទេមនុស្សស៊ីមិនកើតទេមែនទេណាអញ្ចឹង ពីការធ្វើស្រែតទៅទៀតសឹងមកហើយបន្ទាប់ពីធ្វើដោយល្អហើយណាធ្វើស្រែហ្នឹងដោយល្អសាបព្រោះក៏ល្អដីក៏ល្អប៉ុន្តែស្រូវហ្នឹងប្រកាសជាបាន ទុំល្អទេបើធ្វើតែប៉ុណ្្នឹងឲ្យឈប់មើលណាអាចអាចវាទៅជាល្អដូចដូចចិត្តយើងផងទេມັນប្រកាសទេ ពេលដែលធ្វើហើយត្រូវថែទឹកថែភ្លឺមើលកំអោយកោស៊ីទៀតមើលកំអោយកដោកាត់ទៀតតាមមើលទៀតនេះអាតាមមើលពេលដែលស្រូវនៅខ្ចីទៅទៅព្រោះហើយខ្លាចវាលិចទឹកខ្លាចអីដូចពេលដែលញាតញោមធ្វើធ្វើប៉ុនហើយនឹងត្រួតពិនិត្យការងារឡើងវិញណាតើអឺធ្វើប៉ុននឹងវាបានល្អយ៉ាងម៉េចខ្លះ បានប្រគេនលោកប្រមាណបានជូនអ្នកម្ដាយប្រមាណធ្វើអីអស់ប្រមាណធ្វើឲ្យសុបាយចិត្តហ្មងសុបាយចិត្តជាមួយប៉ុនហ្នឹងដូចអ្នកធ្វើស្រែហើយពេលដែលស្រួសហើយភ្លាមហ្នឹងថែមើលកុំឲ្យវាភ្លៀងមកវាលិចទឹកអណ្ដែតពូជអីចឹងទៅហើយមួយអាទិត្យពីរអាទិត្យហ្នឹងឃើញតែស្រូវហ្នឹងវាចាប់ជើងដោះលូតឡើងល្អប៉ុណ្ណឹងហើយបើយើងឈប់ថែប៉ុនហ្នឹងអោះស្រែហ្នឹងប្រកាសជាបានផលល្អទេមិនតាន់ប្រកាសទេ អញ្ចឹងតាមថែវារហូតដល់ស្រូវទុំមកអញ្ចឹងមែនទេបាទឡៃតដើជុលមន់ឡៃតដើផឹកស្រាហេងសួយកោស៊ីអស់បនអញ្ចឹងតែធ្វើហើយក៏ពិតមែនប៉ុន្តែលោតែថ្ងៃក្រោយយូរយូរទៅណោះត្រូវមានបញ្ហាអីមួយគេចាក់ដោតរឿងអីមួយស្រាប់តែនឹកស្ដាយអូយកុំតែធ្វើបនលើកនេះកុំអីអញទិញកូនជ្រូកបានមួយធ្វើមេបាត់ហ្នឹងនឹកស្ដាយលុយហ្នឹងអា4 10ឆ្នាំហើយក៏ដោយនឹកស្ដាយមកវិញ អានឹងដូចស្រូវដែលធ្វើខ្លួនល្អល្អល្អល្អល្អល្អត្រូវភ្លៀងលិចអស់ឬក៏ត្រូវត្រូវកដោកាត់អស់ចឹងវាអាចខូចអញ្ចឹងអញ្ចឹងហើយបានជាមនុស្សយើងធ្វើបន់វាមិនល្អទាំងកាលទាំង4ហ្នឹងកើតមកជួនកាលសុកសុកសុកធ្លាក់ខ្លួនណាពីក្មេងមានអញ្ចឹងទៅចាស់តិចធ្លាក់ខ្លួនអាហ្នឹងមកពីអីដូចបន់ហ្នឹងធ្វើជ្រះថ្លាជ្រះថ្លាថ្ងៃណាមួយតោះចិត្តពីរឿងបន់ហ្នឹងអាហ្នឹងឯងដែលធ្វើឲ្យសេចក្តីសុខពេលដែលបានហើយមិនស្មើមិនស្មើដើមមិនស្មើចុង អញ្ចឹងការលើកឡើងមកប៉ុណ្ណឹងញាតិញោមអាចកំណត់បុណ្យដោយខ្លួនឯងបាន ដឹងថាបើល្អកាលទាំង4បដិគិកៈល្អយើងធ្វើដោយសេចក្តីជ្រះថ្លាអានឹងប៉ុនយើងច្រើនពីព្រោះប៉ុនប្រែថាល្អហ្នឹងឯងវាគ្មានស្អីទេបើធ្វើឲ្យអត់ល្អវាមិនមែនប៉ុនទេល្អហ្នឹងគឺល្អមិនមានអកុសលល្អមិនមានទោសពាក្យល្អមានច្រើនន័យសំបីបកែមប៉ាវគេផឹកស្រាក៏គេថាល្អដែរមែនទេ បើថាទៅអង្គុយវងណាអ្នកប៉ាវឲ្យគេផឹកស្រែគឺបងឯងចិត្តបានណាមែនទេបងឯងចិត្តល្អមែនទេប៉ិនល្អអញ្ចឹងបានប៉ុនទេអត់ទេអញ្ចឹងល្អមានច្រើនន័យប៉ុន្តែអ្វីដែលយើងជ្រើសគិតថាល្អមែនទែនគឺល្អមិនមានទោសល្អឲ្យកើតប្រប្រយោជន៍យល់ទេយល់ទេអើបើយល់ចប់ហើយណាហ្នឹងហ្នឹងការសម្ដែងរៀបរាប់មកពីរឿងបុណ្យកុសលប៉ុណ្ណឹងចុះ សំគួរដល់នៅពេលវេលានឹងបញ្ចប់តែប៉ុណ្ណេះឯងអេវ៉ាំងណាអបូជាពធទេសនាទាំងអស់បានមែន20មែន20ណានឹងហើយថែមនៅនេះមានអឺម្ចាស់ទៀនថែម260,000ទៀតហ៎ អា20000ទៀតនឹងឡើង50ជាងហ្នឹងហើយមានញាតិញោមចូលទៀតបាទសក់ជិនជួយបាទស្ការជីវកុយ20000បាទសក់សំសភា10000ទៀតហើយបាទស្ការគីកម្លៀង5ដុល្លារនេះប្រាក់អឺសរុបប្រមាណក៏ប៉ុណ្្នឹង ទៅសូមទុកដាក់ប្រាក់បូជាពធនឹងចូលប៉ុនមួយញាតិញោមមានប្រសងមុនមកច្រើនណាស់ វណ្ណាបច្ច័យ4ប្រសងឬក៏ចាត់ចែងយ៉ាងណាស្រេចម្ចាស់ដើមទៀនសូមអនុមោទនីនមោតាសៈភគវៈតោអរហតោ សម្មាសម្ពុទ្ធាសៈនមោតាសៈភគវៈតោ អរហតោសម្មាសម្ពុទ្ធេសនមោតស្សភគវៈតោអរហតោសម្មាសម្ពុទ្ធេសនមថារតនតយសៈសូមនមស្ការថ្វាយបង្គំទៅដៅចំពោះគុណការទាំង3គឺពុទ្ធរតនៈ1ធម្មរតនៈ1និងសង្ឃរតនៈ1ដោយសេចក្តីគោរពជ្រះថ្លានៅក្នុងពោះ សូមនមស្ការថ្វាយបង្គំចំពោះព្រះថេរៈគ្រប់ព្រះអង្គនិងធ្វើនៅការរាប់អានចំពោះអ្នកដែលមានអាយុគ្រប់ព្រះអង្គទាំងមួយលើនៃការចម្រើនពរចំពោះញាតិញោមពុទ្ធបរិស័ទប្រុសស្រីគ្រប់គ្នាលោកគ្រូអ្នកគ្រូសាសានុសិស្សនៅក្នុង កម្មវិធីបុណ្យឆ្លងខ្លងទ្វាណាណានៅក្នុងកម្មវិធីបុណ្យឆ្លងខ្លងទ្វាសាលារៀនសាលារៀនអីឈ្មោះអឺនឹងហើយដោយ ការជួបជុំមេដាបេដាសិស្សលោកគ្រូអ្នកគ្រូសាសានុសាសសាលាបឋមសិក្សាព្រៃតតឹងព្រៃហ្នឹងវាដោះតតឹង ផ្លូវតឹងថ្ងៃទេឃុំភ្នំតូចភ្នំតូចភ្នំធំដូចធ្លាប់លើសិនសិសមុទ្រជ្រៀងណារូបបងប្រៀបដូចភ្នំធំណា ឯរូបស្រីមុំប្រៀបបានភ្នំតូចណាថ្លៃហ្នឹងហើយអឺជារឿងអញ្ចឹងនៅក្នុងស្រុកមង្គលបរិយអញ្ចឹងនេះចូលមកមន្ទីរមានជ័យណាអឺខេត្តមន្ទីរមានជ័យបានមូលមតិគ្នាជាឯកច្ឆ័នប្រកធ្វើបន់ឆ្លងខ្លងទ្វាសាលារៀន ណាហើយមានពិធីរាប់បានប្រសង់80អង្គរាប់បានស្អែកឯឬក៏អឺស្អែកហើយក្នុងគោលបំណងប្រមោថវិការរៀបចំទីធ្លានិងរបងសាលារៀនណាដែលកម្មវិធីបុណ្យនេះ ប្រកបធ្វើឡើងនៅថ្ងៃពុទ្ធ10កើតខែចែកឆ្នាំខាលទសពុទ្ធសករាជ2554 ត្រូវនឹងថ្ងៃទី13មេសា ឆ្នាំ2011ម៉ោង1រសៀលជួបជុំពុទ្ធបរិស័ទសាសនាសាសនមស្ការប្រតនត្រ័យសមាទានសិលមុនប្រសង់ចម្រើនព្រះបរិត្តម៉ោង2ខ្ញុំកណាបាភិបបានឱកាសមកសម្ដែងពធណាហើយដល់ទៅថ្ងៃស្អែកថ្ងៃប្រហោះ11កើតត្រូវនៅថ្ងៃទី14ខែឆ្នាំដដែលម៉ោង7ព្រឹក ជួបជុំលោកគ្រូអ្នកគ្រូសាសនាសាពុទ្ធបរិស័ទចិត្តឆ្ងាយហើយម៉ោង8:30នាទី ចាប់ផ្ដើមពិធីរាប់បាតប្រសង់ចំនួន80អង្គក្នុងសាលាបឋមសិក្សាព្រៃតតឹងនឹងជាកិច្ចបង្ហើយបុណ្យហើយចង្ហាន់រាប់បាតគឺថាយកមករៀងខ្លួនណាអត់មានសាលាដាំឲ្យទេណាតែសាលាដាំឲ្យបានបុណ្យលើអ្នកសាលា តែយើងមកយកមកបានបនរៀងខ្លួនដែរអ្នកផ្ដើមបនគឺលោកឆឹងណាវុនប្រធាន ការិយាល័យអប់រំយុវជននិងកីឡាស្រុកមង្គលបរីព្រមទាំងបុគ្គលិកលោកនាយកលោកគ្រូអ្នកគ្រូសាសានុសិស្សក្នុងស្រុកមង្គលបរីសមាគមមេដាបេដាសិស្សនិងលោកគ្រូអ្នកគ្រូ ក្នុងសាលាបឋមសិក្សាព្រៃតតឹង ព្រៃតតឹងហ្នឹងមានច្រើនណាស់នៅកំពង់ចាមនោះក៏មានព្រៃតតឹងទៅឯណាអឺបវលនោះក៏មានព្រៃតតឹងណាច្រើនឈ្មោះហើយព្រោះការស្ដាប់ធัวស្ដាប់អាហ្នឹងវាត្រូវមានលំដាប់លំដោយដែលព្រះអង្គសម្ដែង ក្នុងប្រសូតថា ការដែលមានសទ្ធាជ្រះថ្លាហ្នឹងវានាំឲ្យចូលទៅអង្គុយចិត្តការចូលទៅអង្គុយចិត្តហ្នឹងវាបានផ្ទៀងតិចស្ដាប់ដល់តែបានផ្ទៀងតិចស្ដាប់បណ្ដឹងទៅធัวហ្នឹងថាម៉េចណាហើយបើថាមិនសូវមានសទ្ធាទេអង្គុយក្រោយក្រោយមើលកន្លែងណាបាំងបាំងអញ្ចឹងទៅណាណាហ្នឹងវាមិនបាំងតែព្រៃទេបាំងផ្លិតទៀតផងស្គាល់បាំងផ្លិតទេ គេធ្វើអីបានផលិតសម័យសម័យព្រះសម្មាសម្ពុទ្ធព្រះអង្គគង់នៅ សម្លាញ់លោកយាយវិសាខា500នាក់អឺចាត់ទុកថាសម្លាញ់វិញចេះទេដោយសារអឺដើមឡើយប្តីប្តីនឹងបានប្រពន្ធមក ប្តីទៅរស់ស៊ីធ្វើស្រែធ្វើចំការដល់តែត្រឡប់មកវិញប្រពន្ធនឹងក៏ជប់លៀងឲ្យប្តីនឹងមានស្រាមានសាច់អីចឹងទៅហើយដល់តែអឺប្តីគ្រប់គ្រាន់ចឹងហើយក៏រៀបចំនុកដាក់វាមិនមែនត្រឹមតែទុកដាក់ឲ្យល្អផឹកខ្លួនឯងដែរដល់ផឹកខ្លួនឯងដែរខ្លាចប្តីដឹងហ្នឹង ណាកាលណាស្រីផឹកស្រាអីគេគិតថាมันល្អទេមិនបាច់គេគិតទេយើងក៏ដឹងថាมันល្អដែរមែនទេមែនទេគ្មានអឺអីមួយល្អដែរស្រីផឹកស្រាអីចឹងណាមើលគេផ្សាយតាមទូរទស្សន៍ឥឡូវអុកកៅមិនតែប្រុសទេ ស្រីអុកឯងអុកឯងណាអុកសាហាវជាងអាត្មាទៀតណា ណាស្រីស្រីគេនោះដល់តែអញ្ចឹងទៅខ្លាចប្តី ដឹងពុតធ្វើឈឺណាស្រីស្រីហ្នឹងណាដល់ខ្លាចប្តីដឹងពុតធ្វើឈឺឈឺអញ្ចឹងទៅប្តីសួរថាម៉េចហើយអូនឈឺហើយបងប៉ុន្តែទន្ទឹមគ្នាថាឈឺហើយបងធុំក្លិនស្រាមកហួងប្តីដឹងវៃតែហ្មងវៃឆ្វាច់ឆ្វាច់អញ្ចឹងទៅងល់តែឈប់ហើយថ្ងៃក្រោយទៀត អញ្ចឹងប្តីប្តីហ្នឹងគិតថាកែមិនបានប្រពន្ធនេះឬល្បីថាលោកយាយវិសាខាជានារីល្អជាស្រីល្អបាសិកាល្អអញ្ចឹងទៅ បានយកប្រពន្ធខ្លួនឯងឲ្យទៅនៅជាមួយលោកយាយវិសាខាហ្នឹងឲ្យលោកយាយវិសាខាជួយទូនមានអប់រំអញ្ចឹងម្នាក់ក៏គិតអញ្ចឹងម្នាក់ក៏គិតអញ្ចឹងគិតច្រើនអ្នកបាន500បាន500ប្រពន្ធណាយកទៅផ្ញើលោកយាយវិសាខាហ្នឹង ហើយមនុស្សវាត្រូវគ្នាដោយធៀបអញ្ចឹងជុំសតនៈផឹកស្រាស្រីស្រីហ្នឹងណាដល់តែអញ្ចឹងនៅផ្ទះអត់ហ៊ានផឹកស្រាទេខ្លាចនិយាយវិសាខាឃើញអញ្ចឹងសុំបបួលទៅដើរលេង ដើរលេងដើរតាមសួនច្បារទៅតាមសួនច្បារលាក់ស្រាដាក់ក្នុងថ្នក់ខ្សែនេះមកកប៉ុកមកកប៉ុកម្នាក់ទៅ ហើយនិយាយភាសាការគាត់មានចូលចិត្តដើរលេងអីគ្រាន់តែដល់សួនច្បារគាត់ក៏អង្គុយធម្មតាអញ្ចឹងក៏អត់មានទៅសប្បាយដើរលេងហេហាអីនាងនាងឯនោះគេថាសុំទៅដើរមើលផ្កាមើលអីទៅជួបគ្នាមកវងមកវងវងពេលដាក់ពេលដាក់លឹងទុនស្ទះនៅនឹងឯងណាទៅស្វឹងទៅលាក់មានចិត្តអីអាមិនតាន់ស្វឹងចេះលាក់ចុះបើស្វឹងហើយលាក់ដែរលាក់កើតដែរនឹងមួយផោមអីក៏អុយតាមផ្លេតដែរណាអាស្រានេះស្អុយយូរណាមែនមែន ក្លិនហ្នឹងដល់អញ្ចឹងលោកយាយវិសាខាគាត់ស្ដីបន្ទោសខ្លះចឹងទៅថានាងនាងថ្មីត្បិតថាមិនតាន់បានថ្វាយខ្លួនជាបាសិកា អ្នកដល់នៅបរតនៈត្រៃមែនប៉ុន្តែនាងនាងទាំងឡាយនឹងដើមដើរតាមខ្ញុំណាហើយខ្ញុំនេះណានាណានាក៏គេស្គាល់ថាជាឧបាសិកា ជាអ្នកធ្វើបុណ្យជាអ្នកធ្វើកុសល ហើយបើនាងដើរតាមខ្ញុំហើយគេដឹងថាខ្ញុំ ជាសិស្សរបស់ព្រះសម្មាសម្ពុទ្ធអញ្ចឹងអាប់អន់កិត្តិយសមិនមែនអាប់អន់ត្រឹមខ្ញុំទេអន់ដល់ព្រះពុទ្ធជាបិតាទៀតផងឃើញទេអញ្ចឹងនៅពេលណា ដែលបរិស័ទយើង ធ្វើអ្វី មួយមិនសមគួរវាមិនមែនអាប់អន់តែសម្រាប់ខ្លួនឯងទេខូចកិត្តិយសសម្រាប់សាសនាទាំងមូលទៀតផងអញ្ចឹងមែនទេ មិនក៏កណាតែពី3ក្របឬក៏មិនឯកភាពណាហ្នឹងអាដល់យើង ពាក់ផ្លាកថាយើងជាឧបាសិកាពាក់ផ្លាកថាយើងជាលោកសង្ឃជាវិខជាសាមណេរជាឧបាសកបាសិកាដល់ពេលមាន បញ្ហា អីទៅអាក្រក់អីទៅ គេមិនមែនមិនជ្រះថ្លាត្រឹមតែចំពោះយើងម្នាក់ទេគេមិនជ្រះថ្លាចំពោះវត្តអារាមនឹងយូរយូរគេឈប់ជ្រះថ្លាជាមួយពុទ្ធសាសនាតែម្ដងដែលចាស់ចាស់និយាយថាត្រីមួយស្អុយវាមកកត្រកណាមួយស្អុយទៅវាប៉ះពាល់ដល់អាគេផ្សេងនោះណានិយាយភាសាខាងគាត់លើកពាក្យហ្នឹងថាការដែលនាងនាងទាំងឡាយប្រព្រឹត្តអញ្ចឹងមិនមែនអັບកិត្តិយសត្រឹមខ្ញុំឬក៏ត្រឹមនាងទេគឺតាមពិតអັບអន់កិត្តិយស នាំឲ្យគេតេះដៀលដល់ព្រះសម្មាសម្ពុទ្ធទៀតផងឈប់ហើយពីថ្ងៃហ្នឹងទៅ នាងឯងចង់ប្រមូលទៅដើរលេងយ៉ាងណាក៏អត់ឲ្យទៅដែរបិទសិទ្ធលែងឲ្យទៅដល់លែងឲ្យទៅអឺដឹងថាលោកយាយវិសាខាចូលចិត្តទៅវត្តអញ្ចឹងក៏គេបបួលថាអញ្ចឹងខ្ញុំសុំទៅវត្តដែរសុំទៅស្ដាប់ធម៌ដែរហើយសួរថាចុះស្ដាប់ធម៌នឹងត្រូវយកអីទៅ ថាតាមធម្មតាពេលរសៀលនឹងស្ដាប់ធម៌ត្រូវយកផ្កាទៅបូជាពធអញ្ចឹងទៅអូគេអគេណាគេរៀបផ្កាមួយបាច់មួយបាច់ម្នាក់ហើយគេចងបាច់ផ្កាគេដាក់កប៉ុកស្រាក្នុងហ្នឹងណាគេរកកន្លែងលាក់ស្រាឃើញរកកន្លែងលាក់ស្រាទៀតណាស្រីស្រីហ្នឹងអស់ចាហ្មងហ្នឹងអាគេធ្វើយកទៅបូជាហើយដល់ទៅទៅស្ដាប់ធោះអត់ចូលចិត្តទៅអង្គុយមុខឯងទៅអង្គុយក្រោយគេជំនឿច្រើនណាស់ នឹងព្រះអង្គកំពុងសំដែងធម៌គេកេះកេះគ្នាលួបលោបក្រេបមកក្អឹកចឹងទៅណាស្ដាប់ស្ដាប់មើលតែព្រះអង្គមិនឃើញទេព្រះអង្គសង្រួមមានមើលអីញ៉ៃញ៉ៃហើយមនុស្សគ្រប់គ្នាបែរមុខមកមុខទាំងអស់ហ្នឹងបែរមករកព្រះអង្គទាំងអស់ដល់នៅក្រោយគេអាងតែគេមិនឃើញលោបផឹកលោបផឹកអាលោបដបងមិនតាន់ស្វឹងវាមានតាន់អីដល់ស្វឹងទន់មាត់ទៅឡើងរំទាំងអស់គ្នានឹង500អ្នកហ្នឹងហ្នឹងហើយ ណាមួយទេវបុត្រមាពួកទេវតាពៈពួកមានឹងបណ្ដាលចិត្តនាងនាងទាំងអស់គ្នាឲ្យកាន់តែវង្វេងអញ្ចឹងទៅនឹងឡើងរំមុខព្រះញាតិញោមគិតមើលហើយញាតិញោមដល់ថ្នាក់នឹងទេមើលទៅណាមិនដល់ត្រឹមថ្នាក់ប៉ុណ្្នឹងទេបើលេងខ្លាំងជាងហ្នឹងណានឹងអញ្ចឹងទៅ អឺអានេះមិនជាថាអីទេគ្រាន់ថាអឺអឺអ្វីដែលចង់ខូចហើយនឹងមិនថានៅកន្លែងណាទេកន្លែងណាក៏ខូចបានដែរមែនទេមនុស្សយើងណាមនុស្សយើងភាក ច្រើនគឺខ្លាចតែគេ ថាប៉ុន្តែមិនសូវចេះខ្លាចខ្លួនឯងថាសោះខ្លាចគេថា និងខ្លាចខ្លួនឯងថាណាល្អជាងញាតិញោមណាណា ខ្លាចគេថានឹងខ្លាចខ្លួនឯងថាណាល្អជាងខ្លាចគេនឹងខ្លាចខ្លួនឯងណាល្អជាងសួរមិនឆ្លើយខ្លាចគេនឹងខ្លាចខ្លួនឯងណាល្អជាងហ្នឹងហើយពីព្រោះអ្នកដែលដឹងអំពើយើងជាងគេនរណាគេខ្លួនឯងអញ្ចឹងអារឿងខ្លួនឯងហ្នឹងមានរឿងមួយក្នុងជាដក ដែលព្រះអង្គលើកឡើងអឺអាចារ្យទិសាប្រមោកអាចារ្យទិសាប្រមោកធ្លាប់លើកទេពាក្យហ្នឹងណាតែរឿងខ្លួនឯងហ្នឹងចេះញាតិញោមមានអាចារ្យទិសាប្រមោកបង្រៀនវិជាសិលសាស្ត្រនៅនគរតកសិលាអឺ អាចារ្យទេសាប្រម៉ោតមានន័យថាម៉េចញាតិញោមណាអាចារ្យហ្នឹងប្រែថាគ្រូនឹងឯងណាហើយតិសាប្រម៉ោកនោះស្អីតិសាហ្នឹងគឺទឹះហើយនឹងប្រម៉ោកប្រម៉ោកហ្នឹងប្រែថាជាធំឬក៏ជាប្រធានគឺជាប្រធានក្នុងទឹះទាំងឡាយមានន័យថានៅទឹះទាំង8ហ្នឹងគ្រូនឹងធំជាងគេហៅថាអាចារ្យតិសាប្រម៉ោកមានន័យថា ក្រោយពេលដែលរៀនបញ្ចប់តាមសាលាផ្សេងផ្សេងហើយត្រូវមករកគ្រូនឹងចុងក្រោយគេនឹងគ្រូធំអញ្ចឹងគេហៅថាអាចារ្យទីសាប្រមោកមិនមែនគ្រូអីទេនេះគឺថាគ្រូបង្រៀនសិលសាស្ត្រលេខនិពន្ធអីថ្នាក់ខ្ពស់នឹងហៅថាអាចារ្យទីសាប្រមោក ហើយអាចារ្យទីសាប្រមោកនឹងមានកូនក្រមុំមួយស្អាតទៀតកូនក្រមុំនោះហើយសិស្សវាច្រើន មិនដឹងថាត្រូវឲ្យមួយណា ហើយសួរសិស្សទាំងអស់ថាមើលអ្នកទាំងអស់គ្នានឹងមាន ចង់បានកូនកមុំយើងយកធ្វើប្រពន្ធទេឯនោះលើកដៃថាខ្ញុំឯនោះក៏ខ្ញុំហើយខ្ញុំរាប់សឹកអ្នកឲ្យទៅវាមិនចែកគ្នាមិនដាញ់ហើយយាយយាយអស់តែអញ្ចឹងទៅធ្វើកម្មវិធីចែកប្រឡងណាអឺខ្យល់ខ្លាំងទេសលេងចេញដល់តែធ្វើកម្មវិធីប្រឡងប្រឡងចេះប្រឡងលួច ប្រឡងធ្វើអ្នកលួចនរណាលួចប៉កែជាងគេនៅនឹងត្រូវបានកូនកំមុំប៉ុន្តែទៅលួចរបស់ណាដែលគេអត់ដឹងអញ្ចឹងណាធ្វើម៉េចកុំឲ្យគេដឹងលួចយ៉ាងម៉េចកុំឲ្យគេដឹងនរណាលួចបានគឺត្រូវឲ្យកូនកំមុំទៅនៅនឹងឯងអញ្ចឹងនៅក្នុងសិស្សទាំងឡាយហ្នឹងបណ្ដាសិស្សទាំងឡាយហ្នឹងមានព្រះបរមពោធិសត្វនៅក្នុងនឹងដែរទេណា ពាក្យថាព្រះបរមពោធិសត្វគឺអតីតជាតិរបស់ព្រះសម្មាសម្ពុទ្ធជាម្ចាស់នៃយើងនឹងឯងនៅពេលដែលសិស្សផ្សេងផ្សេងព្រោះតែចង់បានកូនកំមុំលោកគ្រូនឹងខំទៅលួចអូគេរៀនវិជាសម្រាលខ្លួនអីចេះទៅលួចគ្មានម្ចាស់ណាដឹងមួយចំណែកព្រះបរមពោធិសត្វពេលយប់នឹងដេកស្ងៀមអត់ទៅលួចទេញាតិញោមដល់ពេលព្រឹកឡើងគ្រូប្រជុំ មើលនរណា លួច បានអីខ្លះអាខ្លះលួច បានសពុតអាខ្លះលួចបានអង្គខ្លះលួចបានរបស់នេះរបស់នោះសម្ភារៈអលង្ការផ្សេងផ្សេងអញ្ចឹងទៅហើយគ្រូសួរថា លួចនឹងមានគេដឹងទេមនុស្សអត់ទេអត់មានស្កាត់ឈឹងចាស់ដេកលក់អស់សួរមួយទៀតក៏អញ្ចឹងមួយទៀតក៏អញ្ចឹងដល់ព្រះបរមពុទ្ធសាសក្រោយគេគ្រូសួរថាណារបស់អ្នកឯងត្រូវលួចគេបានមកទេ ថាអត់មានទៅលួចផងហាមិនក៏មិនទៅអត់ចង់បានកូនកំមុំទេចុះព្រោះតែចង់បានហ្នឹងបានមិនទៅយើងជឿយើងឲ្យទៅលួចប៉ុន្តែលោកគ្រូឲ្យទៅលួចហ្នឹងលួចអាគេមិនដឹងប៉ុន្តែតាមពិតក្នុងលោកនេះគ្មានរឿងអីគេមិនដឹងទេបើម្ចាស់គេមិនដឹងក៏ខ្ញុំដឹងដែរអញ្ចឹងទៅលួចដឹងតែត្រូវតែមានអ្នកដឹងបានលោកគ្រូនោះថាអើអាហ្នឹងបានសំកូនភាសាខ្ញុំហ្នឹងហើយ តាមពិតរឿងក្នុងលោកនេះមានតាណាធ្វើអីមានតាណាមិនដឹងទេមានរឿងអីដែលគ្មានអ្នកដឹងទេអត់ទេបើទោះអ្នកដតីមិនដឹងក៏ខ្លួនឯងដឹងណាណាហើយឥឡូវទេលេងចេញចប់ហ៎ញាតិញោមមានសំណួរសាកសួរអីដែរឬក៏កំងអីថែមបន្តិចទៀតទេអត់ចេញសិតខ្យល់ស្រូបអស់ហើយ ពីណាមកពីសឿហ្នឹងនៅណាអឺហ្នឹងណាហើយមកពីឆ្ងាយអញ្ចឹងគិតចេះចង់ស្ដាប់រឿងអីហ្នឹងអឺចឹងមកហ្នឹងគ្រាន់តែចង់លឺសំឡេងផ្ទាល់ទេណា មើលអាសំឡេងផ្ទាល់ហើយនិងសំឡេងក្នុងវិទ្យុនោះវាខុសគ្នាមិនខុសគ្នាមិនដូចគ្នាតែហើយមុខអាត្មាក្នុងវិទ្យុហើយមុខឥឡូវហ្នឹងណាខុសគ្នាមិនហ្នឹងហើយ ចឹងបានថាសត្វលោកយើងវាត្រូវគ្នាដោយធាតណាញាតិញោមនៅឆ្ងាយឆ្ងាយអីហ្នឹងក៏ស្កាត់មកស្ដាប់ធัวស្ដាប់អាចឹងទៅប៉ុន្តែអ្នកខ្លះនៅចិត្តចិត្តក៏អត់ស្ដាប់ដែរនំស្រុកហ្នឹងអីបើអឺហើយអ្នកខ្លះមកមកតាមផ្លូវវិញពងអង្គុយវៃក៏ទេ ហ្នឹងនៅអឺហ្នឹងត្រូវគ្នាដោយធៀបឥឡូវចិត្តចូលឆ្នាំថ្មីហើយមិនទៅលឿងនាំគ្នាលេងបោះឈូងអីណាឆ្នាំថ្មីណាអឺទេឆ្នាំថ្មីហ៎អឺឆ្នាំថ្មីឆ្នាំថ្មីតាមពិតគេសប្បាយហ៎ មកតាមផ្លូវនៅភ្នំពេញអីមុនមកនេះហ្នឹងអាត្មាឃើញកមុំកលោះអីគេលូកប៉ាតម្សៅគ្នាប៉ាតទៅខ្លះក៏បន្លំចាប់នេះចាប់នោះអីចឹងទៅណោះហ្នឹងហើយជះទឹកគប់ទឹកអីទៅកិច្ចទៅគង់តែមានគ្រោះថ្នាក់ងាប់ទៀតទេសបាយរបៀបហ្នឹងណាសបាយចង់ងាប់ ឥឡូវនិយាយពីរឿងសេរីសួស្តីណារឿងសេរី3ប្រការរឿងក្បាលព្រំរឿងទេវតាចុះមកថែរក្សាមនុស្សលោកមែនទេហ្នឹងហើយជាបញ្ហាចោតឡើងថាមិនទៅ ទេវតានឹងមិនចេះខ្ជិលទេអីហ្នឹងហើយគេសែនផែលផ្លែឈើស្អុយស្អុយហ្នឹងចូលស៊ីរួចដែរអី